និងសូមក្រាបថ្វាយបង្គំចំពោះគុណចាស់ប្រធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីជ្រះថ្លាហើយនឹងសូមចម្រើនពរលោករស្រីនិងកញ្ញាញាតិញោមពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនា ការ live ផ្ទាល់ផ្សាយចេញពីវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃច័ន្ទមួយកើតខែស្រាប់ឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី9ខែសីហា ឆ្នាំ2021 សូមស្វាគមន៍ពីញោមពិតបរិស័ទទាំងអស់នៅក្នុងទីក្រុងស៊ីដនីមកចូលក្នុងកម្មវិធីពិភាក្សា ឬក៏កម្មវិធីសំឡេងសហគមន៍ខ្មែរនៅទីក្រុងស៊ីដនីថ្ងៃនេះយើងបានជួបជុំគ្នាតាមកិច្ចសន្យាពីសប្តាហ៍មុនថាយើងនឹងបកជួបជុំគ្នាទៀតបន្តពីកិច្ចបន្តពីការងារដែលយើងត្រូវពិភាក្សាគ្នាគឺ COVID-19 ដែលមានបញ្ហាច្រើនរាលដាលច្រើនកើតឡើងនៅក្នុងទីក្រុងស៊ីដនីទីរដ្ឋយូសាវែរបស់យើងហ្នឹង ដូច្នេះយើងផ្ដោតអារម្មណ៍សំខាន់ថ្ងៃនេះគឺទៅក្នុង COVID-19 ដូច្នេះខ្ញុំកណ្ណាអាត្មាភាពសូមស្វាគមន៍គុណចាស់ដែលបាននិមន្តចូលរួមក្នុងឱកាសនេះគឺខ្ញុំមនាសូមថ្លែងស្វាគមន៍គុណចាស់សៃលថាវរោអឺលោកផល្លាដែលគង់នៅក្នុងព្រះគ្រូចារអធិការវត្តធម្មសាមគ្គីដោយសេចក្តីគោរពជ្រះថ្លាហើយសូមក្រាបថ្វាយបង្គំគុណចាស់ជីតធម្មោសំវិញលីមដែលគង់ជាព្រះគ្រូចារអធិការស្ដីទីនៅក្នុងវត្ត ខេមរង្សារាមដោយសេចក្តីគោរពជ្រះថ្លាហើយនៅសូមស្វាគមន៍អ្នកស្រីកងស្រីទួយផងដែរដែលជាប្រធាននៃសហគមន៍ខ្មែរយើងនៅនៅទីក្រុងរដ្ឋញូសាវ៉ារបស់យើងដូច្នេះខ្ញុំកាន់អាត្មាភាពជួសូមបកគលទូនាទីឲ្យអ្នកស្រីកងស្រីតូចមេតាធ្វើបច្ចុប្បន្នភាពនៃជំងឺ Covid-19 តើបច្ចុប្បន្នភាពនោះតើមានអីគួរតែរាយការណ៍ដល់ប្រជាពលរដ្ឋយើងនៅក្នុងស៊ីដនីយើងបានដឹងផងដែរទេសូមអញ្ជើញ ចាចិត្តធម្មខ្ញុំកណានេះខ្ញុំសូមថ្វាយបង្គំចំពោះព្រះពុទ្ធព្រះធម៌និងព្រះសង្ឃជាទីសក្ការៈហើយក៏សូមថ្វាយបង្គំទៅដល់ព្រះរាជគុណគ្រប់អង្គហើយក៏សូមថ្លែងអំណរគុណជាអណែកទៅដល់ KK CCTV ហើយក៏អរគុណគុណចាស់ផ្ទាល់ដែលបានរៀបចំកម្មវិធីនេះឡើងហើយក៏សូមអរគុណទៅដល់ទស្សនិកជនទាំងអស់ ដែលគ្រប់គ្រង KK CCTV នេះដែលជាសម្លេងសហគមន៍ខ្មែរក៏ដូចជាពុទ្ធកសមាគមក៏ដូចជាសហគមន៍ខ្មែរយើងនៅក្នុងរដ្ឋញីសាវែលនេះអករណីថ្មីនៃការឆ្លងមេរោគ COVID-19 សម្រាប់ថ្ងៃនេះគឺ283ករណី បូកផ្សំជាមួយ2ករណីមកពីប្រទេសក្រៅ អញ្ចឹងសរុបទាំងអស់គឺ285ករណីសម្រាប់ថ្ងៃនេះប៉ុន្តែជាអកសលចំនួនប្រជាពលរដ្ឋម្នាក់ដែលលោកមានអាយុ90ឆ្នាំ គឺទទួលមរណភាពហើយគាត់ក៏មិនបានចាក់ថ្នាំវ៉ាក់សាំងទេត្រឡប់ទៅមើលអ្នកជំងឺដែលមានទុកមេរោគ COVID-19 ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យគឺមានចំនួន349នាក់ ហើយក្នុងចំណោម349អ្នកនោះ67អ្នកគឺត្រូវសម្រានព្យាបាលនៅក្នុងកន្លែង សង្គ្រោះបន្ទាន់ហើយក្នុងចំណោម67អ្នកនៅ ក្នុងកន្លែង សង្គ្រោះបន្ទាន់ គឺមានអ្នកជំងឺ29អ្នកដែលត្រូវការម៉ាស៊ីនជំនួយដកដង្ហើម ហើយនេះគឺជាការព្រួយបារម្ភមួយយ៉ាងខ្លាំងសម្រាប់ក្រសួងសុខាភិបាល ក៏ដូចជាវិជ្ជបណ្ឌិតកិលេសនិងវិទ្យាការក៏ដូចជារដ្ឋាភិបាលទាំងមូលនៅក្នុងរដ្ឋញូសាវ៉ានេះហើយត្រឡប់ទៅការចាក់ថ្នាំវ៉ាក់សាំងការពារសម្រាប់ប្រជាពលរដ្ឋខ្មែរយើងជាពិសេសនៅក្នុងរដ្ឋញូសាវ៉ាវិញយោងទៅតាមព័ត៌មានដែលនាងខ្ញុំទទួលបាន ពីលោកបណ្ឌិតលីសុកៅចំនួនប្រជាពលរដ្ឋយើង គឺមានកើនឡើង ប៉ុន្តែលោកមិនអាចជូនតួលេខឲ្យពិតប្រាកដថាតើ កើនបានប៉ុន្មានទេប៉ុន្តែតាមដែលលោកស្មានមើលគឺជិតបាន50%ដែរអញ្ចឹងនេះជាមោទនភាពមួយដ៏ធំ ក្នុងនាមជាសហការីនៃសហគមន៍ខ្មែរដោយឃើញប្រជាពលរដ្ឋយើង មានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមចាក់ថ្នាំវ៉ាក់សាំងការពារដើម្បីកាត់បន្ថយនៅការឆ្លងនៃមេរោគ COVID-19 នេះសូមជម្រាបផងដែរថាគោលការណ៍សម្រាប់រដ្ឋាភិបាលនៅក្នុងរដ្ឋ New South Wales អកលការនៃការចាក់ថ្នាំវ៉ាក់សាំងការពារគឺគម្រោងការយ៉ាងធ្វើយ៉ាងម៉េចឲ្យបាន6 billion 6 million dose អឺសម្រាប់ចុងខែហ្នឹងចុងខែ7ហ្នឹងគឺធ្វើយ៉ាងណាឲ្យចាក់ជូនប្រជាពលរដ្ឋប្រជាពលរដ្ឋទាំងអស់គឺ6 million ក្នុងកលតិស័កនេះគឺយើងទឹកនឹងបាន ជាង4 million ទេអញ្ចឹងអ សង្ឃឹមថា ប្រជាពលរដ្ឋយើងទាំងអស់អឺជាពិសេសប្រជាពលរដ្ឋខ្មែរយើង បើលោកមិនទាន់បានគិតគូរពីរឿងចាក់ថ្នាំវ៉ាក់សាំងទេ សូមបងប្អូនមេត្តាប្រញាប់ទៅចាក់ថ្នាំវ៉ាក់សាំងការពារជាបន្ទាន់ មិនថាថ្នាំវ៉ាក់សាំង AstraZeneca ឬ Pfizer ទេគឺបញ្ជាក់ថាថ្នាំទាំងពីរប្រភេទនេះ គឺអាចព្យាបាលជីវិតរបស់បងប្អូនសំទោសអាចការពារ មិនឲ្យបងប្អូនឆ្លងមេរោគ COVID-19 ឬក៏អាចការពារជីវិតរបស់បងប្អូនផងដែរនាងខ្ញុំក៏សូមបញ្ជាក់ថាករណីនៃប្រជាពលរដ្ឋដែលលោក ត្រូវចូលទៅក្នុងកន្លែងសង្គ្រោះបន្ទាន់គាត់ទាំង67នាក់នោះគឺមិនបានចាក់ថ្នាំវ៉ាក់សាំងការពារទេ ហើយនេះគឺជាការសោកស្ដាយមួយ សម្រាប់វេជ្ជបណ្ឌិតដែលលោកមានប្រសាសន៍ក្នុងកលតិស័កថ្មីថ្មីនេះ ហើយសម្រាប់សហគមន៍ខ្មែរយើង អ្វីដែលប្រជាពលរដ្ឋដែលលោក មានផ្ទុកមេរោគ COVID-19 ថ្មីថ្មីនេះគឺគាត់សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់បើសិនជា លោកមិនទាន់មានការឆ្លងមេរោគ COVID-19 នៅឡើយទេសូមបងប្អូនមេត្តាកុំប្រងើយកន្តើយហើយប្រញាប់ទៅចាក់ថ្នាំវ៉ាក់សាំងការពារជាបន្ទាន់ទោះជា AstraZeneca ឬក៏ Pfizer នេះគឺជាអាវដែកមួយដែលអាចការពារមេរោគ COVID-19 ប្រភេទ Delta នេះហើយទីកន្លែងដែលបងប្អូនអាចចាក់ថ្នាំបាន គឺនៅកន្លែង វិជ្ជបណ្ឌិត លីសុកែវនៅកន្លែង Priceline Pharmacy នៅ តំបន់ខាប់រ៉ាម៉ាតាបើបងប្អូនចូលចូលក្នុង គេហទំព័រ Facebook page របស់សហគមន៍ខ្មែរបងប្អូននឹងឃើញ address នឹងខ្ញុំនឹងដាក់ជូនសម្រាប់ Priceline Pharmacy ហើយបងប្អូនមិនបាច់ចាំចុះឈ្មោះទេ យើងអាចដើរចូលទៅយើងមានតែ license ឬក៏ Medicare card ឬក៏បងប្អូនមិនមាន Medicare ទេមិនមាន license ទេបងប្អូនយក passport ទៅតាម គេបំពេញ form ឲ្យយើងភ្លាមគេចាក់ជូនយើងភ្លាម3សប្តាហ៍ក្រោយមកគឺយើងទៅចាក់ មួយមជ្ឈលបន្ថែមទៀតហើយឆ្លៀតឱកាសនេះផងដែរខ្ញុំកណានេះខ្ញុំក៏សូមអរគុណទៅដល់ប្រជាពលរដ្ឋជាច្រើនដែលលោកបានទៅចាក់ហើយលោកឲ្យដំណឹងមកសហគមន៍យើង ដឹងថាគាត់បានចាក់មជ្ឈលទី1ហើយ គាត់បានចាក់មកចូលទី2ហើយ នេះ គឺបញ្ជាក់ពីការទទួលខុសត្រូវខ្ពស់សម្រាប់យុវជនយុវនារីនិងបងប្អូនយើងដែលកំពុងនៅក្នុង សហគមន៍មួយទៀតរាល់ថ្ងៃពុទ្ធគឺនៅក្នុងវត្តឡាវគឺមានអ្នកបកប្រែខ្មែរយើងផងដែរគឺគេហៅ mobile vaccination clinic គឺនៅ ក្នុងវត្តឡាវរៀងរាល់ថ្ងៃពុទ្ធអញ្ចឹងបងប្អូនមិនអាចមកខັບប្រមតាបានគឺបងប្អូនអញ្ជើញទៅ អឺវត្តឡាវដើម្បីចាក់ថ្នាំការពារមេរោគ COVID-19 ហើយទីកន្លែងផ្សេងទៀតគឺនៅក្នុងមន្ទីរពេទ្យ Liverpool ក៏មានចាក់ថ្នាំវ៉ាក់សាំងនេះដែរប្រជាពលរដ្ឋជាច្រើន បានសួរខ្ញុំកណានាងខ្ញុំអំពីថ្នាំ P Pfizer នេះខ្ញុំសូមជម្រាបថាក្នុងកលតិស័កនេះនាងខ្ញុំមិនអាចចោះឈ្មោះឲ្យប្រជាពលរដ្ឋអនឡាញបានទៀតទេពីព្រោះគេមិនមានថ្នាំសម្រាប់ចាក់ជូនប្រជាពលរដ្ឋយើងទៀតទេ គេຕົកឆ្នាំនេះសម្រាប់ចាក់ជូនប្រជាពលរដ្ឋប្រជាពលរដ្ឋជាពិសេសកូនសិស្សថ្នាក់ទី12អញ្ចឹងសម្រាប់ប្រជាពលរដ្ឋដែលមានអឺកូនប្រុសកូនស្រីដែលរៀនថ្នាក់ទី12គេនឹងផ្ញើ link គេនឹងផ្ញើ link ចូលទៅក្នុងអឺទូរស័ព្ទដៃរបស់កូនរបស់បងប្អូន ហើយយើងចាប់ផ្ដើមចុះឈ្មោះហើយគេនឹងប្រាប់ទីកន្លែងនិងថ្ងៃពេល ដែលបងប្អូនអាចទៅចាក់ថ្នាំវ៉ាក់សាំងនេះបានសម្រាប់ សិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី12ត្រឡប់ទៅ AstraZeneca វិញ គឺគេចាក់ឲ្យបាន តាំងពីក្មេងអាយុ18ឆ្នាំឡើងទៅចាគឺថ្នាំ AstraZeneca ហើយប្រជាពលរដ្ឋមួយចំនួនទៀតគឺគាត់នៅតែព្រួយបារម្ភពីរឿងជំងឺប្រចាំកាយរបស់គាត់ដែលគាត់មិនចង់ចាក់ថ្នាំទាំងពីរនេះអ្វីដែលខ្ញុំកណានខ្ញុំសំណូមពរបើបងប្អូនមិនច្បាស់ ដោយប្រការណាមួយសូមបងប្អូនពិគ្រោះជាមួយវិជ្ជបណ្ឌិតនៅតាមមូលដ្ឋាន ពីព្រោះហានៃភ័យនៃការប៉ះពាល់សុខភាពរបស់ប្អូនដោយសារមិនចាក់ថ្នាំវ៉ាក់សាំងគឺខ្ពស់ជាងអ្វីដែលបងប្អូនគិតអំពីកំណកឈាមលាក់នឹងលាក់នឹងអញ្ចឹងសូមបងប្អូនកុំកុំបណ្ដោយបងប្អូនត្រូវតែពិគ្រោះជាមួយវិជ្ជបណ្ឌិតហើយចាក់ថ្នាំវ៉ាក់សាំងនេះមិនថាថ្នាំវ៉ាក់សាំងនោះ ជា AstraZeneca ឬក៏ Pfizer ទេចា៎ អឺហើយអឺនាងខ្ញុំសូមជូនព័ត៌មានអត់តកតងទៅនឹងឆ្នាំវ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋដែលលោកធ្វើការខាងសំណង់គេហៅថា construction ឥឡូវនេះ គឺគេកំពុងបើកកន្លែងចាក់ថ្នាំបន្ថែមទៀតពីព្រោះតម្រូវការបងប្អូន ដែលធ្វើការក្នុង Woolly ក្នុង Coal ឬក៏កន្លែងធ្វើសាច់អីលក្ខណៈហ្នឹងនិងប្រជាពលរដ្ឋដែលធ្វើធ្វើការសំណងហ្នឹងគឺគេសំណូមពរឲ្យយើង ចាក់ថ្នាំពីពីសាសិនពីមជុលសិនទៅយើង អាចអនុញ្ញាតឲ្យចូលធ្វើការបានអញ្ចឹងចំពោះប្រជាពលរដ្ឋដែលលោកចាក់បានពីមជុលហើយ លោកអាចមិនមានការព្រួយបារម្ភក្នុងការចូលធ្វើការងារសំណងនេះវិញទេប៉ុន្តែបើសិនជាបងប្អូនទៅតែនឹងចាក់បានមួយមជុលហើយមិនទាន់គ្រប់កំណត់3សប្តាហ៍គឺបងប្អូនត្រូវតែទៅធ្វើ test យើងទៅធ្វើ test សិន ហើយយើងចាំលទ្ធផលថាវិជ្ជមានឬក៏អវិជ្ជមានទៅយើងអាចចូលធ្វើការបានអញ្ចឹងនេះគ្រាន់តែជាពលរដ្ឋមានខ្លះខ្លះហើយអឺនាងខ្ញុំដូចជាមិនមានពលរដ្ឋមានអីក្រៅពីនឹងទៀតទេគុណចាស់បាទសូមអរគុណច្រើនអឺហ្នឹងហើយចំពោះការ ផ្សាយដំណឹងទៅដល់ប្រជាពលរដ្ឋរបស់យើងក៏តែមិនតាន់បានប្រចាក់ថ្នាំហ្នឹងមេតា ប្រញាប់ប្រញាល់ឡើងដូចជាបានផ្សាយបែបនេះថាទៅតំបន់ដែលយើងបានអឺ ឲ្យគេទៅចាក់ថ្នាំនៅមានយើងឲ្យដំណឹងវិញហើយគឺថានៅកន្លែងវត្តឡាវហ៎វត្តឡាវគុណចាស់នៅវត្តឡាវហើយនឹងកាប្រមតាយើងមាន2កន្លែងទៀតដែរមាន3កន្លែងគុណចាស់មាន3កន្លែងហើយនៅប៊ុនរិចក៏មានមួយដែរប្រាយស្លាញ់កន្លែងណាក៏ដោយឲ្យតែប្រាយស្លាញ់ pharmacy គឺយើងអាចទៅសួរគេបានគ្រាន់តែប្រាយស្លាញ់ pharmacy នៅតំបន់ខាប់រមតាគេបើករាល់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ពីម៉ោង9កន្លះដល់ម៉ោង4កន្លះប៉ុន្តែនៅប៊ុនរិចគឺគេមានថ្ងៃរបស់គេ ចឹងប្រាយស្លាញ់គ្រប់តំបន់គឺបងប្អូនអាចសាកសួរបានចាអូខេហ្នឹងហើយអរគុណអ្នកស្រីកងស្រីតូចឥឡូវបែរមកជួបគុណចាស់សីលថាវរោមេតាសំដែងឬក៏លើកគោលកន្លែងណាមួយដើម្បីបញ្ជាក់អំពីការលើកទឹកចិត្តពីព្រោះការលើកទឹកចិត្តទៅដល់ការចាក់ថ្នាំហ្នឹងសំខាន់ពីព្រោះវិជាពរដ្ឋយើងហាក់ដូចជាមិនសូវគិតគូរដល់រឿងចាក់ថ្នាំហ្នឹងហើយគុណចាស់បានចាក់ហើយគុណចាស់គ្រូហើយ ណាចាក់រួចហើយទាំងចាក់រួចហើយកណ្ដាលក៏បានច្បាស់លើច្បាស់ទេច្បាស់ច្បាស់កណ្ដាលក៏បានចាក់ហើយដល់ពីរដងហើយឥឡូវកូនចាំចាក់ពីរដងមានការលើកទឹកចិត្តយ៉ាងម៉េចដែរដល់ប្រជាពលរដ្ឋចំពោះការចាក់ថ្នាំទៀតប៉ុន្តែទាំងសូមអរគុណសូមថ្លែងគុំចំពោះប្រជុំ3នៃបត្រៃរដ្ឋដោយសេចក្តីគោរពជ្រះថ្លាដល់ក្រៃលែងសូមថ្លែងគុំកណ្ដាលប្រសងគ្រប់ប្រអងនឹងសូមថ្លែងគុំជាពិសេសគឺកណ្ដាលគុំចាស់គ្រូ សវណ្ណបញ្ញោពោសវឿនជាវិធីករនៅក្នុងថ្ងៃនេះដល់សេចក្តីគោរពនិងដល់សេចក្តីជ្រះថ្លានិងគណៈគុណចាស់គ្រូចិតធម្មោដែលគង់នៅវត្តបុណរិទ្ធដល់សេចក្តីគោរពជ្រះថ្លា ផងដែរនឹងប្រសងគ្រប់ព្រះអង្គនិងសូមចរានពោបងស្រីកងស្រីតូចណាជាប្រធានសហគមន៍ខ្មែរនៃរដ្ឋ New South Wales ដោយសេចក្តីជ្រះថ្លា នៅវីរភាពនិងសេចក្តីព្យាយាមប្រឹងប្រែងក្នុងការផ្សព្វផ្សាយនៅព័ត៌មានល្អល្អដល់ប្រជាបរិស័ទឲ្យបានជ្រាបឲ្យបានដឹងនៅចំណុចសំខាន់ដូចដែលយើងបានពិភាក្សាពីអតីតមុនហើយថា សុខភាពគឺជាវត្ថុបំណងដ៏សំខាន់ជាតម្រូវការដ៏ ដ៏ល្អឬក៏ដ៏ក្រៃលែងរបស់សត្វលោក ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថា ការមិនមានរោគនេះឯងជាលៀបដ៏ប្រសើររោគជាបរមាលៀបភា ណាការដែលមិនមានរោគហ្នឹងគឺជាលៀបគឺជា វត្ថុដែលយើងត្រូវទទួលបានអញ្ចឹងគឺ ជំងឺសពគ្រប់បែបយ៉ាងទាំងអស់ជាពិសេស នៅសម័យបច្ចុប្បន្នដោយបងស្រីប្រធានសហគមន៍មានប្រសាសន៍មិញហើយគណៈគមចាស់គ្រូក៏លើកបន្ថែមមិញដែរថាបច្ចុប្បន្នហ្នឹងគឺជាហានិភ័យមួយដ៏ដ៏យ៉ាងធំធេងនៅក្នុងសកលលោកមិនជប៉ុននៅក្នុងប្រទេសអូស្ត្រាលីយ៉ាងនេះទេណានៅក្នុងសកលលោក គឺបានទទួលនៅការភ័យខ្លាច ការគម្រាមកំហែងអំពីជំងឺ អំពី virus ហៅថា COVID-19 ហើយបំផ្លាញខ្លួនមកជា COVID-19 deltas អីទៀតហ្នឹងគឺជាជំងឺមួយដែលវា attack នឹងវា spread យ៉ាងលឿនរហ័សហើយនឹងវាធ្វើការបំបែកខ្លួនយ៉ាងខ្លាំងហើយវាអាចដើម្បី ផ្ដាច់បង់នៃជីវិតរបស់យើងចឹងដូច្នេះអឺយោងទៅតាមធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បាន ត្រាស់សម្ដែង គឺការដែលយើងស្រឡាញ់ខ្លួនរក្សាខ្លួននេះជាការល្អប្រពៃណាស់ណាហើយម្យ៉ាងទៀតយើងគោរពដល់អ្នកដែលដឹកនាំប្រទេសជាតិ ដូចជារាជរដ្ឋាភិបាលជាហៅថា Prime Minister ឬក៏ Premier ជាហៅចវាយខេត្តឬក៏មីចវាយក្រុងអីជាដើមទៅអស់ហ្នឹងហើយនឹងអ្នកដែលធ្វើការតាមលំដាប់មកទៅអស់គ្នាហ្នឹងគឺជាអ្នកដែលមាននៅវត្ថុបំណងមួយចង់ឲ្យប្រជាពលរដ្ឋនឹងមានសុខភាពល្អមានការរស់នៅដោយមិនមានជំងឺតម្កាត់ដែលមកបៀតបៀនដល់រូបកាយទេ អាហ្នឹងគឺជាចិត្តល្អរបស់ពួកគាត់ណាដូច Prime Minister មានប្រសាសន៍ពីថ្ងៃមិញអញ្ចឹងថារឿងការ lockdown រឿងអីហ្នឹងគឺគាត់ដឹងដឹងថាប្រជាពលរដ្ឋទាំងអស់ហ្នឹងមានការមិនសប្បាយចិត្តមិនពេញចិត្តអីអញ្ចឹងគាត់ជ្រាបក៏ប៉ុន្តែគាត់ក៏មានប្រសាសន៍ថាខ្លួនគាត់ហ្នឹងក៏មិនពេញចិត្តដែររឿង lockdown ហ្នឹងក៏ប៉ុន្តែរឿងហ្នឹងហេតុអីបានគាត់ធ្វើអញ្ចឹងថាដើម្បីការពារ នៅសុខភាពរបស់យើងទាំងអស់គ្នាដើម្បី protect នៅអ្នកដែលយើងស្រឡាញ់និងប្រជាពលរដ្ឋរបស់គាត់ទាំងអស់គ្នាគាត់ថាគាត់ក៏មិនចង់ lockdown ឲ្យក្រុមគ្រួសារគាត់កូនចៅគាត់អីចឹងដែរប៉ុន្តែធ្វើនឹងដើម្បីការពារដើម្បីកុំឲ្យ មានជំងឺតម្កាត់នឹងដូច្នេះយើងគោរពណាដោយតែបានលើកពីអតីតមុនចឹងថា កាលណាបើយើង ពិចារណាដល់អ្នកដែលធ្វើនៅអំពើដែលជាប្រយោជន៍ដល់យើងណាអំពើជាប្រយោជន៍ដល់យើងហ្នឹងយើងដឹងគុណអ្នកហ្នឹងគឺយើងគោរពអ្នកហ្នឹងការដែលយើងគោរពដោយការប្រព្រឹត្តតាមដោយការអនុវត្តតាមដោយការដែលយើងអឺមិនបំពេញនៅច្បាប់ដែលរដ្ឋាភិបាលគេដាក់មកនឹងឯងអានេះឈ្មោះថាយើងជាមនុស្សល្អជាប្រជាពលរដ្ឋល្អក៏ជាសាសនិកដ៏ល្អផងដែរ ណាគឺជាចំណុចសំខាន់ណាស់ហើយឈ្មោះថាយើងនឹងគោរពអ្នកដទៃវាស្មើនឹងពាក្យថាយើងគោរពខ្លួនឯងហើយថាអត្តសមាបណិធិគឺតម្កល់ខ្លួនឯងដោយល្អដោយប្រពៃអញ្ចឹងហ្នឹងហើយកាលណាបើយើងគោរពអ្នកដទៃឈ្មោះថាយើងដឹងគុណអ្នកដទៃហើយក៏យើងឲ្យតម្លៃខ្លួនឯងដែរណាឲ្យតម្លៃខ្លួនឯងដោយល្អដោយប្រពៃអញ្ចឹងទៅ គឺជាគុណសម្បត្តិមួយ ដែលយើងក៏បីអប់រំចម្រើនបានដីថារោគហ្នឹងវាវាមានការ spread out មានការរាលដាលទៅអញ្ចឹងមែនហើយសង្គមយើងយើងនិយាយថាសង្គមអញ្ចឹងវាមាន ការប្រែប្រួលទៅអញ្ចឹងមែនកាលពីដើមឡើយយើងមិនដែលនឹកនឹកស្មានថាមកដល់អាសម័យ Covid នោះវាអញ្ចឹងយើងសម័យមើលពីមុនដែល Covid កើតឡើងមុន 18ខែមុនឬក៏2ឆ្នាំមុន យើងមិនដែលនឹកស្មានថាអូមានសម័យរោគ COVID-19 ហើយវាត្រូវមានការ lockdown នេះអញ្ចឹងយើងមិននឹកស្មានទេសពតែឥឡូវមកដល់អញ្ចឹងវាវាមកដល់សភាពប្រែប្រួលទៅអញ្ចឹងអញ្ចឹងយើង អាចពិចារណាដល់ធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សម្ដែងថាសពេ សង្ខារាអនិច្ចាគឺអ្វីអ្វីទាំងអស់វាអត់ទៀងអាហ្នឹងវាចូលនៅក្នុង លក្ខណៈនៃធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងអ្វីៗវាមិនមែននៅដដែលទេយើងកុំអោយគិតថាពីដើមមកយ៉ាងណាអវិនតែអញ្ចឹងរហូតអាហ្នឹងបានន័យថាយើងគិតវាអញ្ចឹងតែសង្ខារធម៌វាអត់ទៀងទេ វារមែងប្រែប្រួលវារមែងផ្លាស់ប្ដូរទៅជាយ៉ាងដតីដែលយើងហៅថាមិនទៀងវាអញ្ចឹងមិនចំពោះតែក្នុងរូបកាយយើងមិនទៀងអ្វីដែលយើងបានឃើញជា សង្គមឬក៏ថាយើងហៅថាពិភពលោកនឹងវាមានការប្រែប្រួលទៅយ៉ាងណាយ៉ាងណានឹងឯងដែលជាសច្ចធម៌ណាដែលជាធម៌ដែលយើងក៏បីសិក្សាក៏បីយល់ដឹងក៏បីជ្រាបហើយកាលណាបើយើងយល់ដឹងប៉ុណ្ណឹងទៅឈ្មោះថាយើងនឹងយល់ធម៌មិនបាច់ចាំថាតើតើយើងចេះសូត្រតើតើយើងចេះសំដែងឬក៏តើតើយើងចេះបញ្យល់គេតាមលក្ខណៈជាវោហាស័ព្ទទេ ចាណាបើយើងយល់ដឹងអញ្ចឹងទៅរស់នៅសំខាន់គឺថាឲ្យតែមានខ្លួនឯងរស់នៅជាសុខនៅក្នុងជីវិតប្រកបដីប្រចាំថ្ងៃនៅក្នុងកលៈទេសៈនៅក្នុងសភាពបែបណាក៏ដោយអានេះឈ្មោះថាយើងជាអ្នកយល់ធម៌ហើយជាអ្នក ប្រព្រឹត្តធម៌ណាដែលព្រះសម្មាសម្ពុទ្ធសម្ដែង ពេលដែលព្រះអង្គទីបនឹងព្រះនិព្វានចំពោះព្រះអានន្ទនិងភិក្ខុទាំងឡាយថាមនាលអានន្ទបើបរិស័ទទាំង4 មានភិក្ខុបរិស័ទជាដើមហ្នឹងដែលមាននៅសេចក្តីគោរពរាប់អានស្រឡាញ់តថាគតហ្នឹងគឺថា គឺក៏បីជាអ្នកប្រនិបត្តិនៅធម៌ដ៏សំគួរដល់ធម៌ហើយថាធម៌មានឧធម្មបដិបត្តិអញ្ចឹងហើយកាលណាបើយើងប្រព្រឹត្តនៅធម៌ដ៏សំគួរដល់ធម៌ហ្នឹងបានន័យថាជីវិតប្រកដីរស់នៅហ្នឹងគឺត្រូវគេហៅថា being flexible គឺថាត្រូវតែ change ត្រូវតែរៀនរស់នៅក្នុងជីវិតប្រកបដោយប្រចាំថ្ងៃឲ្យបានកុំឲ្យអឺមានការអឺទាស់ឬក៏មានការមិនសบายចិត្តมันពេញចិត្តនឹងអ្វីអ្វីដែលរដ្ឋាភិបាលគេបានដាក់មកហ្នឹងហើយអឺឃើញគេទៅនេះកើតធ្វើនោះកើតយើងមិនបានទៅគេសពកើតទុកលំបាកចិត្តតាមពិតអាយើងដែលកើតទុកលំបាកចិត្តហ្នឹងឯងដែលយើងប្រះចាក់ធោណាដែលយើងប្រះចាក់ធោណា ដែលនឹកឃើញថាកាលពីមុនយើងអាចទៅបានយើងអាចទៅវត្តបានយើងអាចធ្វើនេះធ្វើនោះយើងអាចជួបជុំគ្នានិយាយបានតែឥឡូវធ្វើអត់បានណាជួបជុំគ្នាអត់បានដល់ពេលអញ្ចឹងយើងកើតទុកលំបាកចិត្តអាការកើតទុកលំបាកចិត្តដូចយើងឲ្យដល់ឲ្យកម្លាំងទៅដល់កិលេសឲ្យកម្លាំងទៅដល់តោសៈឲ្យកម្លាំងទៅដល់អ៊ីសាឲ្យកម្លាំងទៅដល់អកុសលដូចជាយើងអឺលាយអំពី សមាគមនៃនៃពុទ្ធសាសនិកទៅកាន់សមាគមនៃមីអញ្ចឹងបើយើងពិចារណាទៅណា គឺមីគឺកិលេសហ្នឹងយើងចូលទៅក្នុងបពួករបស់កិលេសអញ្ចឹងអញ្ចឹងក៏ណាលើកឡើង ដើម្បី ជាការពិចារណាទាំងអស់គ្នាហើយរៀនរស់នៅក្នុងជីវិតប្រកដីប្រចាំ ថ្ងៃដែលយើងធ្លាប់លើពាក្យថាបរិរតនត្រ័យគឺប្រពុតប្រធោប្រសង់ហ្នឹង ពុទ្ធយើងជ្រាបទៅណាគេថាព្រះអង្គបានត្រាស់ដឹងនិយាយធម៌ទៅពុនដោយប្រពីឯធម៌គឺធម៌ដែលព្រះអង្គត្រាស់ដឹងមិនមែនអ្វីដល់ទី ក្រៅអំពីជីវិតយើងទេ អ្វីដែលបានឃើញតាមផ្លូវផ្នែកគឺជាធម៌ដែលឥឡូវកំពុងលឺឥឡូវនេះគឺជាធម៌នេះហើយមើលមើលការលឺវាមិនមែននៅដដែលទេណាមុននឹងបន្តិចលឺបងស្រី ប្រធានសហគមន៍មានប្រសាសន៍រៀបរាប់ពរនីហើយនឹងកណ្ដាលគុំចាស់គ្រូអីចឹងទៅឥឡូវលត់បាត់អស់ ឥឡូវសូមលឺសំឡេងខ្ញុំណាអាត្មាភាពហើយតិចទៀតលឺសំឡេងកណាគុំចាស់គ្រូអង្គផ្សេងទៀតឃើញវាមានការកើតរលត់ទៅចឹងហ្នឹងហើយដែលហៅថាធូរហើយជីវិតហ្នឹងគឺថាក្នុងមនុស្សម្នាក់ម្នាក់វាមានអាការបំរែបំរួលទៅនៃសភាវៈនៃជីវិតនឹងខុសខុសគ្នាណាយើងមានការបំរែបំរែបំរួលផ្សេងទៅអ្នកដទៃមានការបំរែបំរួលផ្សឹងអញ្ចឹងទៅអញ្ចឹងរៀនរស់នៅក្នុងជីវិតប្រកបដោយប្រចាំថ្ងៃឲ្យបានអញ្ចឹងទៅឈ្មោះថាយើងគោរពប្រណិប័ត បូជាព្រះសម្មាសម្ពុទ្ធដោយបដិបត្តិបូជា ជាការបូជាដ៏ឧត្តមកន្លែងហ្នឹងណាណានឹងខ្ញុំបានឱកាសចូលរួមនៅក្នុងសេចក្តីប៉ុណ្ណឹងហើយសូមប្រគេនទូនទីដល់គណៈគុណចាស់សម្រួលកម្មវិធីវិញ្ញាសូមអរគុណសាធុសាធុហ្នឹងហើយគុណចាស់គ្រូចាស់គ្រូបានរៀបរាប់អំពីការអ្វីៗវាមិនមែនដោយសេចក្តីប្រាថ្នារបស់យើង សេចក្តីប្រាថ្នារបស់យើងគឺថាចង់បានចេញទៅក្រៅចង់បានទៅណេះទៅណោះប៉ុន្តែអ្វីដែលគេអានោះគឺថាយើងមិនបានដូចចិត្តយើងចង់អញ្ចឹងណាដូច្នេះសំខាន់ណាស់ញាតិញោមពុទ្ធបរិស័ទត្រូវតែព្រមព្រមទៅតាមកាលៈទេសៈពេលវេលា ដែលដំណោយផលបានប៉ុណ្ណឹងយើងព្រមតាមប៉ុណ្ណឹងសំខាន់គឺយើង ចេះព្រមនេះចេះព្រមយើងកាត់ទុកធំឥឡូវគិតចាគិតចា ជីតាធម្មោមើលកន្លែងណាឲ្យព្រមតិចមើលដើម្បីឲ្យញាតិញោមព្រមកុំឲ្យគេថាគាត់មិនព្រមណាកាលណាមិនព្រមគឺវាកើតទុកហ្នឹងអញ្ចឹងគុណចាស់ព្រោះកន្លែងធေါ်ព្រមឲ្យគាត់តិចមើលបាទមកជីវធម្មខ្ញុំកណាសូមនមស្ការចំពោះគុណរតនត្រ័យទាំងបីដល់សេចក្តីគ្រប់ជ្រះថ្លាហើយនឹងសូមនមស្ការចំពោះណាគុណចាស់សូវលឺសិលខាងបរាណាឆ្ងាយណាគុណចាស់ សវណ្ណបញ្ញានិងណាបងស្រីកងស៊ីទូចណាដោយដីគោរពនឹងដីរាប់អានប៉ុណ្ណេះអត់លឺលឺវាលឺតិចតិចណាសំឡេងកណាវាតែប៉ុណ្្នឹងឯងអត់អីតាមបណ្ដាទៅមានអា power ហ្នឹងណាតែយើងប្រើសំឡេងធម្មតាវាសំបីទៅសំឡេងក៏វាអត់ទទួលព្រមដែរគេ ហើយទៅកន្លែងណា ដែលឲ្យថាទទួលព្រមណាដោយគុណចាស់ណាសេលថាវរៈសំដែងខាងដើមតែតែពេលណាយើង ប្រឆាំងពេលណាយើងមិនគោរពតាមអាហ្នឹងយើងអត់ទទួលព្រមណាហើយអ្វីអ្វីវាវាជារឿងរបស់ធម្មជាតិណាបើយើងអត់ទទួលព្រមដោយដោយធម្មជាតិទេមានន័យថាយើង ប្រឆាំងនឹងធម្មជាតិក៏ដូចជាយើង ប្រឆាំងនឹងនឹងពធណា គឺធម្មជាតិដូចមិនដូចគុណចាស់ដូចសម្ដែងថាបើវាប្រែប្រួលវាអត់ទៀងទាត់ ដូចយើងមើលទៅធម្មជាតិដូចយើង លើកឧទាហរណ៍ដូចអាកាសធាតុគេថ្ងៃនេះត្រជាក់ថ្ងៃនោះក្តៅពេលខ្លះមេឃដែលវាមិនត្រូវភ្លៀងសោះវាទៅជាភ្លៀងណាគេសួរថាយើងទៅជេរមេឃទៅជេរខ្យល់ទៅជេរភ្លៀងមែនទេហើយសួរថាយើងជេរបន្តិចបដាសាទៅវាបានអីមក បើយើងអត់ទទួលព្រមថាអ្វីអ្វីគឺវាមិនមិនទៀងបាទរហូតដល់ពេលខ្លះអ្នកខ្លះថាអេគ្រូទាយត្រូវថា ឆ្នាំហ្នឹងវាមានអារោគនឹងមកណាហ្នឹងគាត់ព្រម ជាមួយគ្រូទាយដែរថាវាត្រូវមែនទេណាណាប៉ុន្តែយើងត្រូវគិតថាទ្រឹស្ដីពពុទ្ធដែលគេសំដែងពពុទ្ធក្នុងសំដែងហើយ នឹងគេប្រៀបធៀបទៅនឹងវិទ្យាសាស្ត្រ គេថាទ្រឹស្ដីពុទ្ធគឺជាទ្រឹស្ដីឯកណាគឺជាទ្រឹស្ដីឯករាល់បណ្ដាប្រទេសមិនមែនតែអាស៊ានយើង អាស៊ីយើងទេណារហូតដល់លោកខាងលិចណាដែលជាអ្នកប្រាជ្ញដ៏ធំដ៏ពូកែអស្ចារ្យខាងផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាក៏ត្រូវយកទ្រឹស្ដីពុទ្ធទៅទៅអនុវត្តណា ដូចនៅក្នុងទ្រឹស្ដីដែលលោកប្រៀបធៀបអំពីសាសនានិងវិទ្យាសាស្ត្រគេថាវិញ្ញាវិទ្យាសាស្ត្របើសិនជា ប្រះចាកពីទ្រឹស្ដីរបស់ព្រះពុទ្ធវានាំឲ្យវិនិស្សកម្មនៅលោកនេះណាមានអភូតហេតុមានរឿងកើតឡើងនៅក្នុងលោកនេះណាអញ្ចឹងបើអត់ដើរតាមទ្រឹស្ដីរបស់ព្រះពុទ្ធអញ្ចឹងបានពួកទាំងអស់នោះ យកទ្រឹស្ដីពុទ្ធមកអនុវត្តរហូតមកដល់ពេលបច្ចុប្បន្នឥឡូវនេះក្រុមហ៊ុនមួយ ចំនួន ដែលនៅលោកខាងលិចហ្នឹង ដែលជា ក្រុមហ៊ុនដ៏ធំធំណាមានសក្តានុពលណាមានចំណូលច្រើន ល្បីល្បាញយ៉ាងណាក្រុមហ៊ុនខ្លះត្រូវយកទ្រឹស្ដីពុទ្ធទៅអនុវត្តនៅ ក្នុង ការធ្វើការកណាមុននឹងចូលធ្វើការត្រូវឲ្យ ធ្វើសមាធិចំនួន 5ទៅ10នាទីណាហេតុអីបានគេត្រូវធ្វើចឹងគេត្រូវធ្វើឲ្យចិត្តយើងនឹងវាទៅព្រមដោយកូនចាស់លើកឡើងថាអីទៅព្រមហ្នឹងឲ្យចិត្តយើងនឹងវាទៅព្រមត្រូវស្របជាមួយនឹងការងារហ្នឹងពេលខ្លះកំពុងធ្វើការហត់នឿយក្នុងការងារហ្នឹងហើយមាន អ្នកខ្លះមកស្ដីមកបន្ទោសកើតទៅជាទៅជាទោសៈ ទុះស្រាយនឹងជាមួយអ្នកនោះចឹងបានគេឲ្យយើងសមាធិ មានន័យថាពេលណាដែលយើង មានសមាធិ ចិត្តរបស់យើង រឹងមាំណាជាពិសេសខ្លួនរបស់យើងនឹងគឺរឹងមាំមានសតិរឹងមាំដឹងខុសដឹងត្រូវពិតប្រាកដណាយើងមើលកលេចមើលទៅ ក្នុងប្រទេសអាស៊ានយើងមានប្រទេសថៃមួយដែលគេកាន់ពុទ្ធសាសនាដែរណា យកសមាធិនឹងឯងមកជាទូដើម្បីអប់រំបរិស័ទគេធ្វើបរិស័ទគេនឹងឲ្យមានមានចិត្តនឹងល្អគេយើងក៏លេចមើលទៅឃើញប្រទេសថៃពុទ្ធសាសនាគេគេលឿនជាងយើងហ្នឹងណានៅអង់គ្លេសក៏មានថៃមានប្រសង់ថៃនិយាយចំនៅលើនៅលើពិភពលោកនេះគឺ ព្រះសង្ឃថៃហ្នឹងគឺបញ្ជ្រាបពុទ្ធសាសនានឹងបានលឿនជាងជាងយើងបាទរហូតដល់ពួកស្បែកសស្បែកខ្មៅទៅបួសជាព្រះសង្ឃនៅថៃក៏មានអានឹងដោយសារអីដោយសារគេគេបញ្យលពីទស្សនីយពុទ្ធនឹងឲ្យអ្នកកាន់ពុទ្ធសាសនាឲ្យបរិស័ទនឹងយល់យល់អំពីគោលដៅយល់អំពីជំហរដែលពុទ្ធគង់ព្រៀនបដៅមកនោះថាអ្វីអ្វីទាំងអស់ គឺវាមិនមែននៅមកកន្លែងណាគឺវាត្រូវប្រែប្រួលគ្រប់កលៈទេសៈសំបីតែជីវិតរបស់យើងណាហើយគុណចាស់បើសិជួយដឹងថាអាទិត្យមុនហើយជាមានអាយុរហូតដល់28ឆ្នាំផងស្លាប់មែនទេ28 38ឆ្នាំមួយ27ឆ្នាំមួយហើយ60ឆ្នាំហើយរហូតដល់ប្រជាបរតខ្មែរយើងខ្លះគាត់គាត់ដឹងគាត់ថាម៉េចហ៎គាត់ថា អារូបនឹងស្លាប់តែចាស់ចាស់ទេណាក្មេងអត់ស្លាប់ទេគេអានឹងបើយើងទាញទៅពុទ្ធសាសនាគេហៅថាណាប្រមាទតោមកតាំងប្រទាំងមែនទេកណាសេចក្តីប្រមាទធ្វើប្រហែសនឹងវាជាផ្លូវនៃសេចក្តីស្លាប់ណាអញ្ចឹងបើយើង ប្រមាទហើយសេចក្តីស្លាប់នឹងវានឹងគ្រោះថ្នាក់នឹងវានឹងកើតមានដល់យើងណាតែបើលោកសំដែងថាអប្រមាទតោមកតាំងប្រទាំងបើបុគ្គលនោះមិនប្រមាទ មានន័យថាសេចក្តីស្លាប់វាអត់កើតមានទេដូចស្អីយើងចេះប្រុងប្រយ័ត្នយើងចេះការពារណាពេលណាយើងចេះប្រុងប្រយ័ត្នយើងចេះការពារស្មើនឹងយើងអត់អត់ប្រមាថហើយយើងប្រមាថថាវាមិនស្លាប់អីក្មេងវាមិនឆ្លងអីក្មេងទៅអាចាស់ណាប៉ុន្តែពេលដែលរោគនឹងកើតមកវាដែលប្រកាសខ្លួន វាថាខ្ញុំឆ្លងតែចាស់ឯងវាដែលប្រកាសឯង រូបហ្នឹងវាអត់ដែលប្រកាសអត់ដែលប្រកាន់ទេមែនទេតែយើងខ្លួនយើងទៅយើងប្រកាសខ្លួនយើងយើងប្រកាន់ខ្លួនយើងព្រោះយើងអត់ដោយគុណចាស់សម្ដែងហ្នឹងវាអត់ទទួលព្រមទៅតាមទៅតាមរោគហ្នឹងព្រោះរោគហ្នឹងវាឆ្លងទូទៅអញ្ចឹងបើយើងទទួលព្រមថារោគហ្នឹងឆ្លងទូទៅ យើងហ្នឹងក៏មានការការពារមានការប្រុងប្រយ័ត្នអពេលណាយើង មានការពារយើងមានការប្រុងប្រយ័ត្នណា សវត្ថិភាពរបស់យើង ជីវិតរបស់យើងវារស់បានខ្ពស់ការពារបានខ្ពស់ដូចជាកាលប្រហែលខែមុនមួយខែកន្លងទៅបងពេញជួយគាត់ចេះតែប្រកាសតាមសហគមន៍ខ្មែរឲ្យបោកបោក ថាសូមអញ្ជើញនាំគ្នារហូតដល់អាត្មានិងគុណចាស់សវណ្ណបញ្ញាធ្វើជា ពាក្យខ្លីមួយដើម្បីផ្សព្វផ្សាយឲ្យពួកគាត់យល់ឲ្យពួកគាត់នាំគ្នាទៅចាក់ឆ្នាំតែពួកគាត់អត់ទៅទេ គាត់ជានឹកឃើញហ្នឹងអាឆ្នាំហ្នឹងគេចាក់ទៅគាត់ថាកក់ឈាមក្នុងខួរក្បាលមកស្លាប់ណាទៅជាចេះហើយទៅពេលដល់ឥឡូវនេះហេតុអីក៏អត់ខ្លាចកក់ឈាមទៀតណាហេអានឹងដោយសារពួកគាត់អត់ព្រមទទួលព្រមតាមដែលគេដាក់លក្ខខណ្ឌមកគេផ្សព្វផ្សាយមកដើម្បីឲ្យយើងនឹងសុខភាពយើងល្អយើងរស់បាន ស្រួលយើងមិនផិតភ័យនឹងពីមេរោគនឹងព្រោះយើងមានវ៉ាក់សាំងការពារហើយណា ប៉ុន្តែយើងចេះតែគិតច្រើនជាងពេទ្យទៅទៀតប៉ុន្តែពេលយើងឈឺយើងនាំគ្នាទៅពេទ្យតែដល់ពេលក្រសួងសុខាភិបាលគេទាំងមូលគេចេញប័ណ្ណបញ្ជាមកឲ្យយើងប្រើថ្នាំឲ្យយើងចាក់ថ្នាំដូចជាយើងមិនទៅប៉ុន្តែពេលយើងឈឺយើងចេះនាំគ្នាសរុបទៅពេទ្យណាអានោះវាផ្ទុយមានន័យថាវាអត់ស្របតាមវាអត់ទទួលព្រមតាមអញ្ចឹងវាវាទៅជាមាន បញ្ហានៅក្នុងសង្គមខ្លួន ក្រុមគ្រួសារខ្លួនណាហើយធ្វើឲ្យ វារាំងស្ទះណារាំងស្ទះយ៉ាងម៉េចគឺភូមិសុខាបាលឥឡូវពីមុនចង់ចាក់ Pfizer ចាក់បានមែនទេឥឡូវវាអត់មានវាខ្វះគេមិនទាន់មកដល់ណាអញ្ចឹងការចង់បានរបស់យើងវាអត់អត់ទទួលបានតាមការចង់បានរបស់យើងទេបើយើងអត់ទទួលព្រមនៅការអនុវត្តនៅអនុសាសន៍របស់គេដែលគេណែនាំយើងឲ្យយើងស្ថិតនៅក្នុងសេចក្តីសុខ ខ្លួនឯងផ្ទាល់ផងនិងសង្គមជាតិផងណាណាអញ្ចឹងតើតែយើង អ្វីអ្វីដែលគេដាក់មកយើងត្រូវ អនុវត្តតាមទទួលព្រមតាមណាអានឹងបានយើងយើងបានសេចក្តីសុខហើយយើងការពារជិះនៅអំពីរោគដូចសាហាវនឹងបានកណាចឹងកណាចូលរួមប៉ុណ្ណឹងចុះសូមអរគុណណាក្រានអរអរគុណគុណចាស់អជីតធម្មោបានសាធុសាធុលើកទឹកចិត្តដល់ប្រជាពលរដ្ឋយើងដើម្បីធ្វើយ៉ាងណាទៅចាក់ថ្នាំបានគ្រប់គ្រប់គ្នា ឥឡូវអាត្មាបែរមកជួបជាមួយអ្នកស្រីកងស្រីតូចបន្តទៀតដោយសារតែស្រីស្រីតូចហ្នឹងបានធ្វើការងារផ្ទាល់នៅក្នុងសហគមន៍យើងហ្នឹងតើយើងសម្លឹងឃើញប្រជាពលរដ្ឋដែលគាត់បានទៅចាក់ថ្នាំហ្នឹងមានកម្រិតខ្ពស់យ៉ាងណា ដែរឬក៏យ៉ាងម៉េចចំពោះស្ថានភាពការចាក់ថ្នាំហ្នឹងមានមាន ការខកឆក់លវែងដែរណា ដែរទេសូមជើញយ៉ាងបន្ថែមសូមអរគុណអរគុណគុណចាស់គ្រប់អង្គអឺ និយាយទៅមុននឹងកណាចូលដល់ការថ្នាក់ចាក់ថ្នាំវ៉ាក់សាំងនឹងកណាសូមត្រឡប់ទៅលើការឆ្លង នៃមេរោគ COVID-19 អឺរលកទី1រលកទី2អញ្ចឹងរលកទី1រលកទី2ខ្ញុំកណាមិនដែលឃើញប្រជាពលរដ្ឋគាត់មានភាពភ័យស្លន់ស្លោដូចថាទូរស័ព្ទពឹងពាក់អីច្រើនទេអត់និយាយទៅអត់ដឹងថាប្រជាពលរដ្ឋយើងហ្នឹង មានឆ្លងផងកាលពីរលកទី1ទី2អឹមបន្ទាប់មកយើងដឹងថាឆ្នាំវ៉ាក់សាំងគេ គឺ គេមានហើយប៉ុន្តែយើងទី1កណាក៏សូមក៏សូមទម្លាក់កំហុសខ្លះទៅ ខាងក្រសួងរដ្ឋាភិបាលដែរហើយក៏សូមអឺមិនមែនទម្លាក់កំហុសហើយក៏ក៏សូមជម្រាបប្រជាពលរដ្ឋខ្មែរយើងថាពេលខ្លះយើងមានការប្រហែសច្រើន នឹងនឹងពីរហ្នឹងបន្ទោសទៅលើក្រសួងសុខាភិបាលដោយសារយើងយើងមានផលវិបាក ក្នុងការក្តោបយកព័ត៌មានអំពីថាតើអាយុគាត់ប៉ុន្មានដែលគាត់ត្រូវចាក់ថ្នាំបានតើវគ្គប៉ុន្មានដែលគាត់ត្រូវចាក់មុនវគ្គទីណាតែត្រូវចាក់អញ្ចឹងវាមានការភ័ន្តច្រឡំកន្លែងនឹងមួយហើយទី2ផលវិបាក នៃការចោះឈ្មោះដោយសារប្រជាពលរដ្ឋយើងភាគច្រើន អ្នកខ្លះគាត់អត់តឹងចេះប្រើកុំព្យូទ័រផង ហើយអ្នកខ្លះគាត់ចេះភាសាអង់គ្លេសដែរតែគាត់មានផលវិបាកក្នុងការចុះឈ្មោះអញ្ចឹងអាផលវិបាកទាំងអស់ហ្នឹងវាអាចធ្វើឲ្យយើងធ្វើឲ្យប្រជាពលរដ្ឋយើងមិនបានខ្វល់ខ្វាយប៉ុន្តែអ្វីដែលខ្ញុំកណានខ្ញុំបារម្ភចំពោះប្រជាពលរដ្ឋយើង ទី1ជាពិសេសបងប្អូនដែលលោកអត់សូវតាមដានព័ត៌មានទាន់ហេតុការណ៍ជារៀងរាល់ថ្ងៃហើយខ្ញុំកណានខ្ញុំនិយាយនេះមិនមែនថាយើងមើងងាយមើលស្រាលប្រជាពលរដ្ឋយើងគឺអត់ទេគឺយើង ជួយកែតម្រូវគ្នា ទី1គាត់អត់សូវក្តោបក្តាប់អាពលមាន ជារៀងរាល់ថ្ងៃដើម្បីឲ្យយើងទាន់ហេតុការណ៍អានឹងទី1ទី2យើងច្រើនតែគិតថាអូឲ្យគេធ្វើមុនទៅឲ្យគេទៅមុនឲ្យគេធ្វើមុនទៅចាំដល់គេសម្បូរចាំយើងចាំយើងទៅចាក់យើងច្រើនតែទុកដូចគេឧទាហរណ៍ថាទុករហូតដល់ថា ទឹកមកដល់ចំហហើយបានយើងប្រឹងយើងប្រឹងណា យើងយើងឧស្សាហ៍អញ្ចឹងថាយើងមិនចេះស្ដាប់ភាសាអង់គ្លេសចោះប៉ុន្តែភាសាខ្មែរដែលសហគមន៍ដែលពុទ្ធកសមាគមដែលយើងតែងតែក្តោបក្តាប់ព័ត៌មានពីរដ្ឋាភិបាលមកយកមកបញ្ជូនជូនប្រជាពលរដ្ឋយើង សូមឲ្យតែគាត់ឮព័ត៌មានឯមួយគាត់តាក់ទងមកសួររឿងឆ្នាំបាក់សាំងហ្នឹងគឺគឺអត់មានហ្មងកណាអឺយក4ថ្ងៃឈប់គ្រាន់តែចាំចោះឈ្មោះឲ្យប្រជាពលរដ្ឋយើងហ្នឹងគឺមានតិច តិចជាទីបំផុតហើយវិជ្ជាការបារម្ភមួយយ៉ាងខ្លាំងចំពោះខ្ញុំកណានាងខ្ញុំក្នុងនាមជាអ្នកធ្វើការស្ម័គ្រចិត្តនៅក្នុងសហគមន៍ដល់យើងឃើញប្រជាពលរដ្ឋយើងគាត់អត់ខ្វល់ខ្វាយសោះចឹងយើងបារម្ភដល់ពេលរលកទី3មកពឹបពួកយើងដឹងថាកលតិស័កនៃ COVID-19 យើងអត់ដឹងថាយើងវារស់នៅជាមួយយើងមួយជីវិតក៏យើងអត់ដឹងដែរដល់រលកទី3មកពឹបដូចយើងរត់ចឹងគុនចាស់ ដូចយើងដូចយើងរត់ទៅរកន្លែងណាឲ្យជួយទាំងអស់គ្នាដល់ពេលអាកលៈទេសៈហ្នឹងតលតែយើងខ្លាំងមែនទែនបានយើងរកកន្លែងជំនួយ វាអត់ទាន់យឺតពេលទេវានៅវាយើងនៅ មានពេលពួកយើងសំណាងយើងរស់នៅប្រទេសមួយដែលគេយកចិត្តទុកដាក់ខ្លាំងចំពោះប្រជាពលរដ្ឋប៉ុន្តែគ្រាន់តែថាបើយើងមិនបានធ្វើពីអតីតកាលទេ បច្ចុប្បន្នកាលនេះយើងនៅ មានឱកាសធ្វើនៅឡើយទេ អញ្ចឹងយើងកុំឲ្យរេរចាំកុំឲ្យរេរចាំបើយើងមិនច្បាស់លាស់ពីទីកន្លែងយើងសាកសួរពីទីកន្លែងបើយើងមិនច្បាស់លាស់អំពីថ្នាំវ៉ាក់សាំងយើងសាកសួររោគព័ត៌មានពិតអញ្ចឹងចង់និយាយថាបណ្ដាញដែលប្រជាពលរដ្ឋយើង អាចរោគព័ត៌មាននឹងគឺវាមានច្រើនណាស់អញ្ចឹងបើសិនជាបងប្អូននៅតែមិនខ្វល់មិនគិតមិនគូពាក្យទេអានឹងសហគមន៍យើងនឹងប៉ះពាល់ខ្លាំងពុទ្ធកសមាគមក៏ប៉ះពាល់ខ្លាំងដែរ ព្រោះរឿងនេះគឺជារឿងកិត្តិយសកិត្តិយសសហគមន៍កិត្តិយសពុទ្ធកសមាគមនិងសុខភាពរបស់ប្រជាពលរដ្ឋយើងទាំងមូលអញ្ចឹងសូមឲ្យយើងគិតទាំងអស់គ្នាហើយមួយទៀតតកតងនឹងការកម្មវិធីបន់ភ្ជុំនិងបន់ផ្សេងផ្សេងលាក់លាក់នៅក្នុងលាក់នឹងលាក់នៅក្នុងវត្តរបស់យើងឬក៏សហគមន៍របស់យើងអញ្ចឹងតើយើងមានមោទនភាព ទេបើសិនជា គ្នា100នាក់យើងមកយើងសិតតែមានសញ្ញាបត្រសម្រាប់យើងចាក់ឆ្នាំវ៉ាក់សាំងទាំងអស់គ្នា នឹងគឺជាកិត្តិយសយើងទាំងអស់គ្នាហើយការពារសុខភាពខ្លួនយើងហើយចង់និយាយថាការពារជីវិតយើងហើយការពារជីវិតប្រជាពលរដ្ឋនៅជុំវិញខ្លួនរបស់យើងទៀតនឹងខ្ញុំសូមលើកយកឧទាហរណ៍ដែលវិជ្ជបណ្ឌិតដែលគាត់ធ្វើការនៅកន្លែងសង្គ្រោះបន្ទាន់ដែលតាំងពីខ្ញុំកណានឹងខ្ញុំតាមដានព័ត៌មាន COVID-19 មកមិនដែលមិនដែលវិជ្ជបណ្ឌិត នៅតាមសង្គ្រោះបន្ទាន់គាត់ចេញមកមកជូនព័ត៌មានទៅថ្ងៃនេះដោយសារចំនួន ប្រជាពលរដ្ឋ ដែលចូលនៅក្នុងមន្ទីរពេទ្យហើយមានផ្ទុកមេរោគ COVID-19 ហ្នឹងគឺវាច្រើនហួសការស្មានហួសការស្មានហ្នឹងមានន័យថាធម្មតា ជាទូទៅប្រជាពលរដ្ឋដែលមានជំងឺដែលត្រូវការចូលកន្លែងសង្គ្រោះបន្ទាន់គឺគាត់នៅតែ2ទៅ3ថ្ងៃអីឯងគឺអស់ហើយគឺគាត់ត្រូវចេញហើយគាត់ចេញពីកន្លែង សង្គ្រោះបន្ទាន់ហើយគាត់មកកន្លែងធម្មតា កន្លែងវត្តធម្មតាវិញប៉ុន្តែសម្រាប់ អ្នកជំងឺដែលមានផ្ទុកមេរោគ COVID-19 ដែលគាត់នៅក្នុង ICU គាត់នៅក្នុងព្យាបាលដែលត្រូវការម៉ាស៊ីននឹងយ៉ាងហោចណាស់3សប្តាហ៍3សប្តាហ៍គឺច្រើនណាស់បងប្អូនសម្រាប់នៅក្នុងប្រជាពលរដ្ឋនៅក្នុងកន្លែងសង្គ្រោះបន្ទាន់ហើយយើងគិតអំពីកិលានុបដ្ឋាយិកាដែលគាត់ថែទាំអ្នកជំងឺ COVID-19 នឹងយើងធម្មតា នៅកន្លែងក្រេមួយមួយនៅក្នុងកន្លែងបន្ទប់បន្ទាន់ បន្ទប់សង្គ្រោះបន្ទាន់ហ្នឹងគឺមានប្រដាប់ប្រដាម៉ាស៊ីនជួយដកដង្ហើមអីហ្នឹងច្រើនហើយកិលេនុបដ្ឋាយកានឹងនឹងវិជ្ជបណ្ឌិតនឹងគឺពាក់កោននឹងសឹងថាបើយើងធ្វើការ8ម៉ោងគឺយើងត្រូវពាក់8ម៉ោងពីចុងក្បាលរហូតដល់ចុងជើងហើយបើសិនជាអ្នកជំងឺនឹងមានមានបញ្ហាដល់ជីវិតកូនចៅក៏អាចទៅបានអញ្ចឹងគាត់ជាពេទ្យជាគិលានុបដ្ឋាយិកាហ្នឹងគាត់ត្រូវដើរតួជា គេលេនៅវថាយិកា ផងក៏ដើរតួជាក្រុមគ្រួសារផងក៏ដើរតួជាមិត្តផងគឺលក្ខនឹងលក្ខហើយមិនត្រឹមតែប៉ុណ្ណោះសោតគាត់ក៏ត្រូវការពារសម្រាប់ខ្លួនគាត់និងសម្រាប់អ្នកធ្វើការជាមួយគាត់និងសម្រាប់ក្រុមគ្រួសារនិងសម្រាប់សហគមន៍ទាំងមូលអញ្ចឹងយើងគួរតែពិចារណាឲ្យបានច្បាស់ចំពោះកលតិស័កនៃការឆ្លងនេះវាមិនមែនជាអ្វីមួយដែលយើង ដែលយើងកំ pl ុកកំ pl ែងឬក៏យើងនិយាយក្នុងការប្រហែសបានយើងយើងអត់បានទេព្រោះកាលណាយើងប្រហែសមួយដូចនេះខ្ញុំសូមជម្រាបថា5គ្រួសារក្នុងមួយគ្រួសារមាន4ទៅ5នាក់រួមទាំងក្មេងអាយុ5ឆ្នាំអាយុ7ឆ្នាំហើយឪពុកម្ដាយសុទ្ធតែមានកាយសម្បទាល្អដល់មានផ្ទុកមេរោគ COVID-19 ពឹបគឺប៉ះពាល់ទាំងអស់ហើយអ្វីដែលវិជ្ជបណ្ឌិតក្នុង ICU គាត់មានប្រសាសន៍ អ្នកដែលនៅក្នុង ICU ដែលកំពុងព្យាបាលហ្នឹងមិនត្រឹមតែប៉ះពាល់សុខភាពក្នុងកលតិសៈនៃទេទោះបីជាគាត់ជាមកឡើងវិញក៏ក៏ចលនាសុខភាពសួតរបស់គាត់សុខភាពរបស់គាត់ក៏មិនដូចដើមដែរគឺប៉ះពាល់ទាំងផ្លូវអារម្មណ៍ប៉ះពាល់ទាំងសុខភាពទាំងអស់អញ្ចឹងខ្ញុំកណានេះខ្ញុំសំណូមពរម្ដងហើយម្ដងទៀតយើងមិនទាន់ហួសពេលទេ តែ សូមឲ្យ ប្រញាប់កុំទុកឲ្យមេរោគ COVID-19 វាឆ្លងមកដល់យើងហើយទៅយើងគិតថាស្ដាយក្រោយ សូមបងប្អូនបញ្ឈប់គិតគិតអ្វីដែលយើងយើងធ្វើបានមុននឹងពេលទឹក វាមកដល់ចំោះយើងបើពំនោះសោតទេយើងនឹងអាចជួបជួបហានិភ័យមួយយ៉ាងខ្លាំងនៅក្នុងរដ្ឋយុសវ័យរបស់យើងនេះគុណចា៎ណាអរគុណច្រើននៅចំពោះការសាធុសាធុរៀបរាប់នឹងត្រឹមត្រូវមែនពីព្រោះយើងដូចជាក៏អ្នកស្រីក៏គេទួយបានរៀបរាប់អញ្ចឹង ទម្លាប់របស់យើងទៅដល់ពេលទឹកដល់ច្រមុះបាទយើងខំប្រឹងសេវាសតិញខំប្រឹងរត់វាទឹកដល់ច្រមុះទៅហើយឥឡូវយើងគុណចាស់សិលថាវរោមានធរអីមួយទៅកុំអោយវាដល់ច្រមុះហ្នឹងណាអរគុណទៀតណាលោកលេខធរធរកុំអោយថប់ដល់ច្រមុះហ្នឹងណាធ្វើឲ្យបានលឿនអត់ប្រញាប់បញ្ញាធរអីដែលធ្វើឲ្យប្រញាប់ឲ្យលឿនណាដូចកណ្ដាលគុណចាស់គ្រូ ខាងបុណរិទ្ធមានត្រដិកាមិនអញ្ចឹងថាកុំឲ្យប្រមាទនឹងណាសំខាន់ណាស់ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងដូចបងស្រី ប្រធានសហគមន៍មានប្រសាសន៍ហើយគឺយើងអឺសម្លឹងមើលដល់អឺកិលានុបដ្ឋាយិកាឬក៏ដុកទ័រ nurse ទាំងអស់ហ្នឹងគេគេធ្វើការបំរើយើងដើរតួជា ជាកល្យានុបដ្ឋាយិកានឹងផងហើយក៏ជាភរិយាឬក៏ជាកូនជាប្អូនជា មិត្តសំណាញ់របស់យើងមើលថែយើងនឹងយ៉ាងម៉ាត់ឆាត់យ៉ាងម៉ត់ចត់ជាទីបំផុតហ្នឹងយើងយើងសម្លឹងមើលដល់កន្លែងហ្នឹងដែលរដ្ឋាភិបាល គេគេបដោតនៅការយកចិត្តទុកដាក់ដល់យ៉ាងក្រៃលែងដល់ ប្រជាពុទ្ធបរប្រជាបរិស័ទទាំងអស់ហ្នឹងតើតម្លៃនៃជីវិតនឹងវាមានតម្លៃប៉ុណ្ណាបើយើងពិចារណាទៅជីវិតនឹងវាមានតម្លៃ ណាស់ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សម្ដែងថា ការកើតជាមនុស្សជាការក្រឥឡូវយើង បានក្នុងកំណើតជាមនុស្សហើយយើងរក្សារបស់ដែលបានដោយកម្រព្រោះកំណើតជាមនុស្សហ្នឹងមិនងាយបានទេ ព្រះអង្គទ្រង់ត្រាស់សម្ដែង ពីវត្ថុក្រដល់14យ៉ាងប៉ុន្តែឥឡូវយើងបានវត្ថុដែលកម្រហ្នឹងគឺជីវិតជាមនុស្សណាព្រោះគាត់ណាចុះចាប់បរិសន្ធិក្នុងផ្ទៃម្ដាយតម្រុំទាំងប្រសូតមកហ្នឹងលំបាកណាស់មិនដឹងថាប្រសូតមកនោះមាន អវយវៈគ្រប់គ្រាន់ឬក៏អត់និយាយកើតឬក៏អត់ណាហើយដល់ពេលកើតមកភ្លាមមិនដឹងថាតើមានជីវិតរស់នៅឬក៏អត់ទៀត លំបាកមែនទែនហ្នឹងអញ្ចឹងឥឡូវហ្នឹងយើងបានរស់មកហើយយើងត្រូវរក្សាជីវិតនឹងរក្សាជីវិតគឺរក្សាការពារកុំឲ្យ ជំងឺតម្កាត់កុំឲ្យរោគគាព្យាធិដូចជា virus ហ្នឹងវាមក attack វាមកបៀតបៀនដល់សុខភាពរបស់យើង ហើយយើងអត់ដឹងទេក្នុងខ្លួនប្រាណយើងដូចកណាគុំចាស់គ្រូចិតធម្មោខាងបុនរិទ្ធមានត្រដីកាមិនចឹងថាយើងគិតតែ មិនជឿទេដែល health minister ឬក៏ក្រសួងសុខាភិបាលគេ announce គេអីយើងអត់សូវជឿប៉ុន្តែទៅពេលឈឺបន្តិចទៅរត់ទៅធ្វើពេទ្យណារត់ទៅពេទ្យរហូតដល់រត់ទៅមិនទាន់ហើយគេអមយោទៅទៀតហើយអំប្លង់មកណាណាយើងពិចារណាមកហេតុអីបានយើងធ្វើអញ្ចឹងហើយមកពីយើងស្រឡាញ់ជីវិតណាយើងស្រឡាញ់ការរស់ ណាដូចជាយើងស្រឡាញ់នៅ របស់ដ៏មានតម្លៃគឺជីវិតរបស់យើងសូម្បី នៅក្នុងពោទាំង4ប្រការព្រះអង្គត្រាស់សម្ដែងអំពីអាយុនឹងគឺជាពោទី1ណាអាយុវណ្ណៈសុខៈពលៈណានឹងអាយុជាពោទី1អាយុគឺប្រមាណនៃការរស់វាជារបស់ មានតម្លៃកាត់ថ្លៃមិនបានទេណាមហាសេដ្ឋីមហាមូលធនអ្នកមានប្រពន្ធណាក៏ដោយបើសិនណាថាដល់ពេលគេត្រូវស្លាប់សូម្បី ជាជាស្ដេចក៏ដោយគេសុំថារស់នៅមួយថ្ងៃមួយលានដុល្លារបើសិនតែគេមានលុយគេសុខចិត្តឲ្យដើម្បីបានរស់មួយថ្ងៃជីវិតហ្នឹងវាមានតម្លៃណាប៉ុន្តែដល់ពេលណាវាត្រូវស្លាប់គឺសំបីថាមានមាសមានប្រាក់មានកិត្តិយសគេឈ្មោះសំបីតាគេគេឲ្យតម្លៃប្រពន្ធណាมันអាចតវ៉ានឹងសេចក្តីស្លាប់បានទេអញ្ចឹង ដូច្នេះជីវិតយើងមាន ការបានរស់នៅហើយដោយអំណាចនៃបុណ្យកុសលដែលយើង បានសាងសន្សំមកហើយដោយការថែរក្សារបស់មេត្តាបិតារបស់យើងផងហើយនិងអាណាព្យាបាលរបស់យើងមានអឺដុកទ័រឬក៏ nurse ឬក៏ក្រសួងសុខាភិបាលគេណែនាំរបៀបនៃការថែរក្សាសុខភាពនឹងដូចជាណែនាំឲ្យយើងថែរក្សារបស់ដ៏មានតម្លៃ ណាយើងមើលមើលយើងមានលុយកាក់ជាសេដ្ឋីជាអ្នកមានប៉ុណ្ណា តែ តែយើងមានរោគអារបស់នោះលែងមានតម្លៃមានឡានល្អមានចិញ្ចៀនថ្លៃខ្សែកពាកជ្រែកកប៉ុណ្ណាក៏ដោយឲ្យតែយើងឈឺតែបន្តិចអារបស់ហ្នឹងលែងមានតម្លៃបាត់ណាអញ្ចឹងតន់យើងមិនតន់ឈឺដោយប្រធានសហគមន៍មានប្រសាសន៍មកអញ្ចឹងតន់យើងមិនតន់ឈឺយើងត្រូវរកវិធីរកបាយការពារហើយបើយើងអត់ដឹងថាតើត្រូវការពារយ៉ាងណា បានយើងត្រូវ ត្រូវជឿត្រូវស្ដាប់អ្នកដែលគេសិក្សាអំពីសុខភាពសិក្សាអំពីជីវិតហ្នឹងដូចជាដុកទ័រដូចជា nurse អីចឹងដែលគេសិក្សាអំពី system នៅក្នុង ខ្លួនប្រាណយើងវាដំណើរទៅយ៉ាងម៉េចវាត្រូវរស់នៅ បានយ៉ាងម៉េចគេសិក្សាម្ល៉េះហើយគេគេធ្វើនៅកែ diagnose នឹងច្បាស់លាស់ប្រកបវិជ្ជាបានគេ announce ចេញមកហើយបើសិនតែយើងអត់ជឿគេអញ្ចឹងទៅទៀតអានឹងយើងចេះអីយើងជា doctor ទេ យើងជាអ្នកចេះដឹងដោយគេបានសិក្សាបានពិចារណា បានអប់រំដោយគេទេបាន ឆ្លងកាត់ការសិក្សាទេថាអត់ទេយើងត្រូវតែជឿគេពីព្រោះក្នុងខ្លួនប្រានយើងយើងអត់ដឹងថាអ្វីវានឹងផ្ទុកខូវីដឬក៏អត់មិនបាច់ចាំទៅធ្វើថ្ងៃហ្នឹងប៉ុណ្ណាមកពីយើងអត់ដឹងអត់ដឹងអញ្ចឹងសួរថាណា អ្នកដឹងគឺតតលក្ខណៈតាមរយៈដុក ឬក៏តាមរយៈបែបវិទ្យាសាស្ត្រអីចឹងទៅអញ្ចឹងយើងត្រូវធ្វើការទុកចិត្តហ្នឹងកុំឲ្យមានការអឺដូចថាឬក៏រុញរាអីថាមិនតាន់អីទេកុំអាកុំអាកុំឲ្យគិតអញ្ចឹងយើងជួយដើម្បីបង្កភាពងាយស្រួលដល់ក្រសួងសុខាភិបាលគេផងកាលណាបើគេប្រឲ្យយើងធ្វើអីយើងធ្វើតាមគេទៅគឺគេសប្បាយចិត្ត ឧបមាដូចកូនឬក៏ឪពុកម្ដាយបើឪពុកម្ដាយហាមឃាត់កូនកុំឲ្យទៅណាបើកូននឹងអត់ទៅម៉ែឪសុបាយចិត្តណាយើងយ៉ាងណាមិញរដ្ឋាភិបាលដូចគ្នាកាលណាបើគេប្រាប់យើងថាអឡុកដោនឲ្យដើរតែ5គីឡូអូបើយើងដើរត្រឹមតែប៉ុណ្ណឹងឬក៏គេឲ្យនៅផ្ទះវាលែងតែការងារចាំបាច់សុំទៅប៉ុណ្ណឹងប៉ុណ្ណឹងគាត់យើងធ្វើតាមប៉ុណ្ណឹងគេសុបាយចិត្តបើម៉ែពុកវិញស្អមានលុយឲ្យលុយថែមទៀតណា រដ្ឋាភិបាលក៏គេឲ្យលុយយើងមើលគាត់ថាលុយអត់ឲ្យទៅប៉ុណ្ណាសម្រាប់ពុទ្ធបរិស័ទឬក៏សម្រាប់ញាតិញោមដែលជាប្រជាពលរដ្ឋធម្មតា system ក៏មានប្រព័ន្ធគេ សម្រាប់ឲ្យ លុយកាក់អីសម្រាប់លោកមិនបានបានទទួលប្រាក់ហ្នឹងប៉ុន្តែញាតិញោមបានប្រាក់ពីរដ្ឋាភិបាលមកចាំរាល់ថ្ងៃទោះបីលោកមិនមែនជា pension អីប៉ុន្តែលោកឆាន់ pension money អាហ្នឹងបានប៉ុណ្្នឹងឯងអញ្ចឹងសរុបសេចក្តីមកវិញខ្ញុំណាគាត់ណាបានត្រេកអរអនុមោទនាចំពោះគណៈគុំចាស់គ្រូអឺទាំងពីរព្រះអង្គហើយនឹងបងស្រីដែលបានមានប្រសាសន៍ម្ល៉េះគឺជីវិតនឹងមានហើយរបស់នឹងគឺជារបស់បានដោយក្រ ព្រះអង្គត្រាស់សម្ដែងថាកិច្ចឆោមនុស្សបដិលៀបភោបានដោយក្រណាមិនងាយណាណាហើយកិច្ចឆੰងមច្ចានជីវិតាំងគឺថាបានជីវិតមកហើយរស់ នៅគឺជាការក្រទៀតឥឡូវយើងបានបានតំពីបានជីវិតជាមនុស្សហើយយើងត្រូវរក្សារបស់ដែលបានដោយកម្រនឹងគឺថាវាមានតម្លៃក្រៃលែងជាងរតនវត្ថុរតនសម្បត្តិក្នុងលោក ចឹងយើងបានរក្សារបស់នឹងឲ្យល្អហើយបើយើងអត់ចេះរក្សាខ្លួនឯងទេយើងរកអ្នកណាដែលគេចេះរក្សាគឺដុកទ័រឬក៏ពេទ្យវេជ្ជបណ្ឌិតអីគេមានរបៀបរក្សាដោយការឲ្យយើងទៅចាក់ថ្នាំបង្ការការពារអីជាដើមចឹងទៅបានយើងមានសុខភាពល្អមានឱកាសល្អបានយើងបំពេញបុណ្យកុសលដោយការធ្វើទានដោយការរក្សាសីលស្ដាប់ធម៌ចម្រើនតិចម្រើនបញ្ញាអីដើម្បីញ៉ាំងជីវិតនឹងឲ្យរឹតរឹងតែមានពលឺភ្លឺស្វាងតទៅទៀតណាចឹង សូមចូលរួមប៉ុណ្ណឹងចុះហើយប្រកេនសេចក្តីដល់គណៈគមចាស់គ្រូណាសូមអនុមោទនាណាអរគុណច្រើននៅចំក្រោយនៅសល់នៅសល់8នាទីទៀតបានចប់ឥឡូវយើងគល់ទូគុណចាស់អ៊ីតធម្មោកណា ចង់និយាយអំពីការស្លាប់វិញពីព្រោះការស្លាប់នឹងពីព្រោះសម័យនេះគេហៅអាកាលមរណៈស្លាប់មិនត្រូវទៅតាមកាលណា ដូច្នេះស្លាប់នៅក្នុងសម័យនេះគូពិបាកដែរសូម្បីតែនៅស្រុកខ្មែរនៅកន្លែងតំបន់គេឆ្លងខ្លាំងមែនទែនគឺថាវិខ្ចប់វិខ្ចប់ដាក់ទៅហើយដូច្នេះសំខាន់គឺការដើម្បីជៀសផុត អំពីអាការមរណៈទៅគុណចាស់មានវិធីណាដើម្បីឲ្យគាត់កុំឲ្យជៀសផុតអាហ្នឹងកុំឲ្យចូលទៅកន្លែងហ្នឹងទៀតសូមរដ្ឋនិមិត្តរដ្ឋនិមិត្តមួយណាសាធុណាសូមមស្ការគុណចាស់ពីព្រះអង្គជាសតថ្មីមកទៀតនឹងសូមចម្រើនពរ ណាបងកងស៊ីទួចផងហើយអ្នកសម្របសម្រួលគឺតែបកគលទួនទីឲ្យគេទួនទីលោកខ្លួនឯងអត់អត់សម្លាញ់អ្នកបកគលឲ្យកាលមករំណាំងឲ្យស្លាប់ស្លាប់ត្រូវកាលឥឡូវសួរកាលនឹងដែលវាធ្វើមានរោគហើយបើយើងឲ្យស្លាប់ខុសវាអាកាលហ្នឹងវាមកកើតណាណាព្រោះវាវាមិនមែន ស្លាប់ត្រូវកាលមិនត្រូវកាលខ្ញុំនិយាយថាអ្នកខ្លះគាត់ត្រូវកាលរបស់គាត់ដែរគាត់ចាស់ហើយណាគាត់ចាស់មិនមែនគាត់ស្លាប់ដោយរោគហ្នឹងទេគឺគាត់ស្លាប់ដោយក្នុងក្នុងន័យថាអាយុរបស់គាត់អាយុខៃរបស់គាត់ណាតែគាត់ចូលមកដល់វ័យដែលគាត់ទៅជរាទៅស្លាប់អញ្ចឹងទៅណាហើយបើយើងចង់ជិះឲ្យផុតពីអាការៈមរណៈដូចគុណចាស់សូមថាបរោលោកសំដែងខាងដើមថា ឲ្យយើងរក្សាជីវិតណារក្សាជីវិតយើងណាបាន ជីវិតមកហើយនឹងត្រូវរស់ឲ្យវាមានតម្លៃជីវិតយើង ធ្វើឲ្យជីវិតយើងនោះវាមានតម្លៃណាកណាបើយើងធ្វើឲ្យជីវិតយើងនឹងអត់មានតម្លៃរាល់ថ្ងៃព្រមចាស់ណាគ្រប់ព្រះអង្គនឹងបងសិទុយដឹងថាអ្នកខ្លះការបានមកជាមនុស្សនឹងវាជាជាការក្រប៉ុន្តែ ពេលណាដែលគាត់បានមកជាមនុស្សហើយ គាត់មានទ្រព្យសម្បត្តិអីច្រើនណាប៉ុន្តែ មានន័យថាគាត់អត់រក្សាជីវិតរបស់គាត់ទេណាគាត់រក្សាលុយរបស់គាត់ច្រើនជាងណារហូតពេលខ្លះគាត់មានលុយមានកាក់ច្រើនតែគាត់អត់ប្រើទេថ្នាំល្អគាត់អត់ប្រើទេម្ហូបអាហារល្អណាគាត់ខ្លាចអស់លុយណាប៉ុន្តែគាត់ភ្លេចគិតថាពេលដែលគាត់ស្លាប់បាត់ទៅហ៎ អាលុយដែលគាត់បន្សល់ទុកមកនោះបើសិនទីពេលស្លាប់ទៅហើយលះបង់អស់អត់អីតែក្រែងស្លាប់ទៅណាវិញ្ញាណរបស់យើងចិត្តរបស់យើងវាជាប់ជាពាក់អាលុយនៅក្នុងបែងច្រើនណាអាលុយដែលគេជាពាក់នោះណាផ្សេងទៅហើយអាឡានដែលថ្មីខំទិញមកអត់ជីនោះណាតែពេលណាយើងយើងជាប់ជាពាក់ហ្នឹង ធ្វើឲ្យជាក្រវិញដូចក្នុងស្ថិមួយដែលដែលស្ដាយក្របសម្បត្តិពេកស្លាប់ទៅកើតជាឆ្កែហ៎ណាកំណាញ់ណាលោកតាតោតៃកើតមកជាឆ្កែនៅតែកំណាញ់ទៀតណាអញ្ចឹងពេលខ្លះយើងមានទ្រព្យសម្បត្តិយើងមានលុយកាក់ប៉ុន្តែយើងអត់ស្រឡាញ់ទេអាជីវិតរបស់យើងយើងអត់ស្រឡាញ់ណាហើយដល់ពេលខ្លួនឯងចាប់ដើមធ្លាក់ឈឺក្រឹប ណាផ្ដាំ កូនផ្ដាំចៅឲ្យទិញរបស់នេះឆ្ងាញ់របស់នោះល្អយកមកមិនវាឆ្ងាញ់បើវាលែងដឹងក្លិនដឹងរសហើយវាមានកន្លែងដែលឆ្ងាញ់ទៀតហ្នឹងនៅក្នុងរឿងដែលលោកដែលគេនិយាយអំពីល្បីមួយណាដូចឃើញចាក់សិនណាយកយកមនុស្សមកបំរើអាហារមុននឹងទទួលទាន អាហារត្រូវពិនិត្យពីដុកទ័រតាំងប្រមាណ4 5ដុកទ័រណាហើយក្រែនេះក្រែគេងសិតតែខ្យល់អុកស៊ីសែនគ្រប់ទាំងអស់ពួកគាត់មានគេហៅថាមានចិត្តមួយថាគាត់នឹងរស់ឲ្យបាន150ឆ្នាំណាគេគាត់ចង់និយាយថាគាត់ដើរវិច្រាស់ពីទិសដីពុទ្ធទៀតណាប៉ុន្តែទោះបីជាដុកទ័រនោះពូកែយ៉ាងណាដុកទ័រនោះខ្លាំងយ៉ាងណា មកពីឋានណាក៏มันអាចសង្គ្រោះជីវិតនឹងឲ្យវារស់បានដែរណាអញ្ចឹងដោយគុណចាស់លោកសម្ដែងខាងដើមណាបើយើង ស្រឡាញ់ជីវិតយើងការកើតមកជាមនុស្សហើយយើងស្រឡាញ់ជីវិតយើងហើយយើងត្រូវរស់ត្រូវចេះបែងចែកត្រូវចេះចាយវាធ្វើជីវិតយើងនឹងឲ្យវាវាសបាយឲ្យវារីករាយតែអ្វីដែលយើងយើងមានកុំឲ្យវាហួសពេកណាកុំឲ្យវាខ្វះពេកចង់និយាយថាសម្បីតែពុទ្ធ លោកត្រាស់ដឹងក៏មិនមែនត្រាស់ដឹងផ្លូវតឹងផ្លូវធូរមែនទេគឺលោកត្រាស់ដឹងជាផ្លូវកណ្ដាលអញ្ចឹងជីវិតរបស់យើងដូចគ្នាអញ្ចឹងពុទ្ធលោកជាស្នាមជាគំនុះឲ្យយើងដើរតាមព្រះអង្គអញ្ចឹងយើងត្រូវធ្វើឲ្យមកជាកណ្ដាលអ្វីដែលយើងអាចធ្វើបាន គឺយើងត្រូវធ្វើណាដូចយើងទាញមកវិញថាដូចក្នុងសម័យបច្ចុប្បន្ននេះគេកំពុងតែមានរោគរីករាលដាលគ្រប់ រឿងគ្រប់ប្រាវទាំងអស់ទាំងដុកទ័រទាំងអីអីទាំងអស់គេរវល់រវល់គ្រប់រឿងគេរវល់ខ្វល់ខ្វាយនឹងជីវិត មិនមែនដូចជីវិតតែគេ គឺគេខ្វល់ខ្វាយជីវិត ទូទាំងពិភពលោកតែបុគ្គលមួយចំនួនអ្នកមួយចំនួនមិនបែរមិនស្រឡាញ់ជីវិតរបស់ខ្លួនទៅប្រមាថជីវិតរបស់ខ្លួន គេហាមជួបជុំយើង ទៅជួបជុំផឹកស៊ីគេហាមដើរហើអត់មានគោលដៅច្បាស់លាស់អត់មានធុរៈអីសំខាន់យើងទៅជាដើរហ៎ ដល់អញ្ចឹងរឿងដែលវាកើតឡើងដល់មិនមែនកើតឡើងដល់តែបុគ្គលដែលប្រមាណនេះអឹងទេណាវាប៉ះពាល់ឧទាហរណ៍ពេលគាត់ឆ្លងរោគមួយគាត់ទៅពេទ្យអញ្ចឹងអ្នកខ្លះដូចគ្នាអត់បានចាក់វ៉ាក់សាំងការពារក្នុងពេទ្យនោះពេលខ្លះរហូតឆ្លងដល់នេះទៀតទេដល់នេះគាត់អត់អត់ទាន់បានចាក់ថ្នាំការពារអីណាឃើញប្រហែលខែមុនយើងមិនមានថានេះកើតដែរនៅកណាកណាណា កណាអញ្ចឹងគេនឹងវាអាចប៉ះពាល់ដល់ពួកគាត់ទៀតហ្នឹងហើយគេអានឹងកើតមកអីកើតមកពីយើងនៅប្រមាណអ្នកហ្នឹងតែយើង អត់ព្រមណាយើង អត់ព្រមទទួលស្គាល់យើងអត់ព្រម ថាជីវិតរបស់យើងនឹងត្រូវរក្សាខ្លួនយើង ស្រឡាញ់ជីវិតរបស់យើងនឹងផងមិនមែនគេឲ្យស្រឡាញ់ជីវិតរបស់យើងនឹងដើម្បីអ្នកដតីទេណាការពារជីវិតយើងក៏ដូចជាការពារជីវិតអ្នកដតីមិនប្រមាថជីវិតយើងក៏ដូចជាមិនប្រមាថជីវិតអ្នកដតីណា អាហ្នឹងរឿងទាំងអស់ហ្នឹងបើសិនជាយើងការពារទាំងអស់ហ្នឹងបានជៀសវាងផុតនឹងបាន មានន័យថាសេចក្តីស្លាប់យើងហ្នឹងគឺវាស្លាប់ទៅតាមកាលវាលែងជាអាការមរណៈហើយយើងជៀសផុតពីโรคហ្នឹងទៅគឺរហូតដល់យើងអស់បុណ្យយើងយើងអស់អាយុយើងក៏យើងស្លាប់ទៅតាមកាលវេលានឹងឯងគណៈជាងគណៈចូលរួមប៉ុណ្ណឹងណាសូមអរគុណច្រើនអរគុណគុណច្រើនគាត់ចាស់ជាថារណៈហ្នឹងមិនព្រមនិយាយអីសោះឥឡូវអ្នកអ្នកធ្វើផងអ្នកនិយាយផងវាកើត ឥឡូវនាទីចុងក្រោយបកគលឲ្យអ្នកស្រីកកស្រីតូចធ្វើសេចក្តីព័ត៌មានធ្វើព័ត៌មានចុងក្រោយដើម្បី ជួយដំណឹងយ៉ាងម៉េចសូមអញ្ជើញថែមទៀតណាកូនចាស់អញ្ចឹងសម្រាប់សារជាចុងក្រោយ នេះខ្ញុំកណានេះខ្ញុំសូមថ្លែងអំណរអរគុណដល់ព្រះរាជគុណទាំង3ព្រះអង្គជាអណៃហើយក៏សូមអរគុណទៅដល់ទស្សនិកជន ដែលកំពុងទៅទស្សនា live ដ៏មានសារៈសំខាន់នេះ ហើយសាររបស់ខ្ញុំកណានខ្ញុំចុងក្រោយនេះអឺគឺសំណងពោម្ដងហើយម្ដងទៀតអឺខ្ញុំកណានខ្ញុំមិនមានការសោកស្ដាយទេបើសិនជាបងប្អូនប្រជាពលរដ្ឋគិតថាសារនេះវាជាដដែលប៉ុន្តែសម្រាប់អ្នកខ្ញុំ គ្មានអ្វីឈឺចុកចាប់ជាងឃើញប្រជាពលរដ្ឋរងគ្រោះ ដោយសារមេរោគ COVID-19 នេះទេដោយសារប្រជាពលរដ្ឋប៉ះពាល់ច្រើនពេកក្នុងកលៈទេសៈនេះអញ្ចឹងទេសម្រាប់ប្រជាពលរដ្ឋដែលមិនទាន់បានទៅចាក់ថ្នាំវ៉ាក់សាំងនៅឡើយទេ សូមបងប្អូនមេត្តាប្រញាប់ទៅចាក់ថ្នាំវ៉ាក់សាំងការពារជាបន្ទាន់ហើយកុំបាច់ចាំ Pfizer ហើយចំពោះប្រជាពលរដ្ឋដែលលោក មានជំងឺផ្ទាល់ខ្លួនជំងឺ ប្រចាំកាយសូមបងប្អូនពិគ្រោះជាមួយវេជ្ជបណ្ឌិតនៅតាមមូលដ្ឋានហើយគាត់នឹងបញ្យលថាតើវ៉ាក់សាំងប្រភេទមួយណា ដែលវាត្រូវជាមួយអាការៈរោគក៏ដូចជាជំងឺរបស់បងប្អូនផងដែរហើយសារៈសំខាន់ជាទីបំផុត កម្មវិធីបន់ភ្ជុំរបស់យើងក៏ចិត្តមកដល់ផងដែរបើសិនជាប្រជាពលរដ្ឋយើង អាចចាក់ថ្នាំវ៉ាក់សាំងមានចំនួនច្រើនអញ្ចឹងសហគមន៍ខ្មែរយើង អាចមានកម្លាំងទំនាក់ទំនងជាមួយសាលាក្រុង ថាកលតិស័កនេះពុទ្ធកសមាគមរបស់យើងក៏ដូចជាគណៈកម្មការវត្តនីមួយៗក៏ដូចជាអង្គការផ្សេងផ្សេងគឺមានការប៉ះពាល់ខ្លាំងហើយថវិកាដែលយើងប្រមូលបានខ្លះៗដើម្បីឲ្យវត្តនានាធ្វើដំណើរទៅបាន គឺពឹងផ្អែកទៅលើប្រជាពលរដ្ឋជាពិសេសក្នុងកម្មវិធីបន់ប្រជុំនិងចូលឆ្នាំថ្មីលក្ខនឹងលក្ខអញ្ចឹងទេបើសិនជាប្រជាពលរដ្ឋយើងអាចចាក់ថ្នាំវ៉ាក់សាំងទាំងអស់យើងអាចមានផតាង បញ្ជាក់សាលាក្រុងថាឥឡូវប្រជាពលរដ្ឋខ្ញុំចាក់ថ្នាំវ៉ាក់សាំងបានជាង50%ហើយតើអ្នកអាចអនុញ្ញាតឲ្យគាត់មកចូលរួមក្នុងកម្មវិធីបន់ប្រជុំបានឬទេប៉ុន្តែតលតែយើងមានផតាងជូនគេ បានសហគមន៍យើងមានកម្លាំង នឹងទៅជជែកជាមួយសាលាក្រុងឬក៏រដ្ឋាភិបាលប៉ុន្តែបើសិនជាគេសួរថាតើប្រជាពលរដ្ឋនៅក្នុងសហគមន៍អ្នកចាក់ថ្នាំវ៉ាក់សាំងបានប្រមាណភាគរយហើយ ហើយបើសិនជាចំនួននៅមានតិចគេមិនអាចអនុញ្ញាតឲ្យយើង ធ្វើអ្វីទៅតាមអ្វីដែលយើងធ្វើបានទេហើយនេះជាផ្លូវជ្រើសរើសដ៏ល្អបំផុតសម្រាប់ប្រជាពលរដ្ឋរបស់យើងពីព្រោះនាងខ្ញុំដឹងលោកយាយលោកតាដែលគាត់ធ្លាប់តែមកចូលរួម អឺមកស្ដាប់ពធទេសនាមកធ្វើចង្ហាន់ព្រះសង្ឃគាត់ជួបជុំគ្នាគាត់ទទួលទានអាហារជាខ្មែរគាត់គាត់ជួយ រំលែកទុកគ្នាទៅវិញទៅមកការដែលយើងមិនបានអនុញ្ញាតឲ្យគាត់ជួបជុំគ្នាយើងយើងមានផលវិបាកខ្លាំងណាអញ្ចឹងគ្រាន់តែយើង ទៅចាក់ថ្នាំវ៉ាក់សាំងហ្នឹងក៏បងប្អូន អាចរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់ពុទ្ធកសមាគមក៏ដូចជាសហគមន៍ផងដែរបើបងប្អូនមិនព្រមធ្វើទេ និងយើងនឹងមានការបិទគប់ប៉ះពាល់ដល់សហគមន៍យើងរឹតតែយូរអង្វែងតទៅទៀតហើយមួយទៀតសម្រាប់ប្រជាពលរដ្ឋដែលនៅតែលួចជួបជុំគ្នាឬក៏ទទួលទានសារាឬក៏ច្រៀងការ៉ាអូខេលក្ខណៈនាងខ្ញុំគ្មានសិទ្ធិបញ្ឈប់ចំពោះប្រជាពលរដ្ឋទេប៉ុន្តែប៉ូលីសគឺគេយាមគ្រប់សឹងតែគ្រប់ផ្លូវអ្វីត្បិតតែមិនមែន24ម៉ោងទេប៉ុន្តែគេបើក យាមគ្រប់ទីកន្លែងហើយប្រជាពលរដ្ឋក្នុងពេលបច្ចុប្បន្ននេះគឺគាត់មានភាពក្លាហាន ក្នុងការប្តឹងបងប្អូនទៅដល់ក្រសួងនគរបាលឬក៏ទៅដល់អង្គការគេផ្សេងផ្សេងពីព្រោះអ្វីដែលគេសង្កេតឃើញ យើងគិតថាគេអត់បាន តាមដាន សង្កេតឃើញទេប៉ុន្តែគេតាមដានយើងឃើញទាំងអស់សូម្បីតែក្នុង live Facebook អ្វីសកម្មភាពដែលបងប្អូនធ្វើ ក៏គេអាចចាត់បានទៅតាមអ្វីដែលគេតាមដានផងដែរដោយសារសុខភាព របស់ប្រជាពលរដ្ឋគឺសំខាន់បំផុតក្នុងអឺរដ្ឋ New Saver ក៏ដូចជាប្រទេសទាំងមូលអញ្ចឹងសរុបសេចក្តីឲ្យខ្លីមក គឺសូមបងប្អូនទៅចាក់ថ្នាំបាក់សាំងការពារនៅផ្ទះបើគ្មានកិច្ចការងារអ្វីសំខាន់ទេកុំអនុញ្ញាតឲ្យអ្នកផ្សេងក្រៅពីផ្ទះរបស់យើងមកលេង ហើយយើង អាចតាក់ទងគ្នាតាមទូរស័ព្ទតាម chat លក្ខនឹងលក្ខប៉ុន្តែសូមបងប្អូនកុំជួបជុំគ្នាកលតិស័កនេះមโนសញ្ចេតនាគឺបដូរពីការជួបគ្នា ទៅការនិយាយគ្នាតាមទូរស័ព្ទឬតាមឆាតនេះ គឺជាមធ្យោបាយមួយ ដែលយើង ធ្វើឲ្យមេរោគដ៏កាចសាហាវនេះនឹងបាត់បង់លឿនចេញពីសង្គមរបស់យើងក្នុងពេលឆាប់ឆាប់នេះចាអញ្ចឹងកណាសូមមានដំណឹងដល់ប៉ុណ្ណឹងចាកណាអរគុណច្រើនអរគុណច្រើនចំពោះ គាត់ចាស់ទាំងពីរព្រះអង្គហើយនឹងអ្នកស្រីកងសិតូចឲ្យបានឱកាសមកជួបជុំគ្នាដើម្បីចែករំលែកនៅបទពិសោធន៍ផ្សេងៗហើយនឹងប្រធរដើម្បីជាការអប់រំបន្ទំចិត្តដល់ញាតិញោមពុទ្ធបរិស័ទរបស់យើងដែលខ្វះនៅ ទីពឹងខ្វះនៅអារម្មណ៍ល្អអញ្ចឹងទៅយើងបានសម្ដែងបធរខ្លះខ្លះទៅដូចជាការអប់រំដល់ចិត្តគាត់ផងថាអប់រំបន្ទំចិត្តហ្នឹងឲ្យងុំទៅ ទុំទៅណាកុំឲ្យវាដូចជាក្តៅកាហាយឬក៏ខ្វះនៅធរតិចណាមួយដើម្បី ធ្វើឲ្យគាត់នឹងមិនសូវស្រួលខ្លួនអញ្ចឹងណាគាត់ stroke គាត់ stress ច្រើនដូច្នេះយើងបង្កើតកម្មវិធីនេះដើម្បីឲ្យកូនចាស់បានជាការធម្មកថាសម្ដែងវធអប់រំចិត្តតិចតួចទៅដើម្បីជាការអបឋមដល់រៀងគេហៅថាផ្លូវចិត្តរបស់គាត់នោះឲ្យបានភាពកក់ក្ដៅពីប្រសងរបស់យើងអញ្ចឹងខ្ញុំកណ្ដាលអរគុណចំពោះគុណចាស់ ចាស់គ្រូដែលបានលះបង់ពេលវេលាបានចូលរួមនៅឱកាសនេះប្រគេនពរឲ្យមានសុខភាពល្អហើយជូនពរអ្នកស្រីនឹងធ្វើការងារបានសម្រេចជោគជ័យបំរើប្រជាពលរដ្ឋយើងបានល្អប្រសើរដល់តទៅណាសូមអរគុណច្រើនសូមជូនពរបានញញឹមទាំងអស់គ្នានោះដែលបានទស្សនាបានសម្រេចជោគជ័យសុភមង្គលគ្រប់ប្រការកបីគ្លៀងគ្លិតឡាយសូត្រផ្សាយបង្គំលា សូមពរលាបាទសាធុគុណ